កាលពីម្សិលមិញយើងឃើញថាជាការអបអរសម្រាប់ Manchester United ដែលអាចយកឈ្នះបានទៅលើ Spurs ក្នុងលទ្ធផល3-0បាទពិតជារឿងដ៏ល្អមែនទែនសម្រាប់ Manchester United បន្ទាប់ពីអាខាននៅក្នុងការឈ្នះជាច្រើនដងបាទយើងឃើញការពីយប់មិញនេះបាទបើសិនជាប្រិមិត្តបានមើលឃើញជាមួយនឹង line up ប្រិមិត្តប្រកាសជាមានភាពប្លែកភ្នែកបន្តិចជាមួយនឹង line up រៀបចំថ្មីបាទក៏ដូចជា formation ថ្មីបាទតើ formation ថ្មីនេះមានន័យទៅដូចចំណិចហើយតើ formation ថ្មីនេះយ៉ាងណាយ៉ាងណីដែរ បន្ទាប់ពីត្រូវបានមហាជន មានការរិះគន់ជាមួយនឹង4231ការប្រយុទ្ធមិញនេះឃើញថា សម្រាប់លោកសុកជាមានការដោះដូរច្រើនបាទមានការដោះដូរជាមួយនឹងទម្រង់លេង3412បាទតាមពិតទៅអ្វីដែលប្រិយមិត្តបានមើលឃើញប្រិយមិត្តប្រកាសជាអបអសាទរជាមួយនឹង Manchester United ខ្ញុំក៏អបអសាទរសម្រាប់ Manchester United ដែលអាចធ្វើបានល្អមែនទែននៅក្នុងរាត្រីយប់មិញនេះប៉ុន្តែលទ្ធផល គឺมันដូចគ្នាជាមួយនឹងតម្រងលេងទេល្អគឺល្អឈ្នះគឺឈ្នះអ្វីដែលយើងបកស្រាយជូនទៅកាន់អ្វីអ្វីដែលខ្ញុំបកស្រាយជូនទៅកាន់ប្រិមិត្តគឺมันដូចគ្នាទេ បាទលទ្ធផលឈ្នះគឺឈ្នះហើយប៉ុន្តែតម្រងលេង គឺខុសគ្នា បាទអ្វីដែលល្អអ្វីដែលអាក្រក់អ្វីដែលមិនល្អនៅលើទីលានយើងយកមកនិយាយគ្នានៅក្នុងចំណុចនេះបាទប្រិមិត្តក៏លើកឡើងថាយុបមិញមែនយូល្អអា បាទប៉ុន្តែខ្ញុំជម្រាបជូនប្រិយមិត្តថា វាគ្រាន់តែជាការកែសម្រួលបន្តិចបន្តួចតែប៉ុណ្ណោះយប់មិញនេះបើសិនជាយើងនៅកលេសទៅមើលក្បួនរបស់ Manchester United ខិតនៅក្នុងទម្រង់3412បាទខ្ញុំមើលទៅឃើញថានៅតែមិនទាន់មានប្រសិទ្ធភាព ជាមួយនឹងការលេងរបស់កីឡាករនៅឡើយទេបាទនៅឡើយទេបាទអ្វីទៅដែលខ្ញុំនិយាយថាពាក្យនៅឡើយទេ ប្រិមិត្តដែលបានចូលរួមការគូសនាការពីរាត្រីយប់មិញនេះប្រិមិត្តគួរតែអាចសម្លឹងមើលឃើញថាតើយប់មិញនេះទម្រង់លេងបែបនេះតើ Manchester United លេងរបៀបមិនដែរបាទបើសិនជាយើងនិយាយអំពីប្រព័ន្ធនៅក្នុងការលេងរាត្រីយប់មិញនេះបាទវាសង់តែស្តៀងជាមួយនឹង4 2 3 1ដដែលទេបាទរបៀបរបបនៅក្នុងការលេង យើងអាចមើលឃើញថាបើសិនជាយើងនិយាយអំពី complete pass បើសិនជាយើងនិយាយអំពីការបោះបាល់ឲ្យគ្នា គឺនៅតែមានភាពខ្ពស់បាទចង់និយាយថាมันមានភាពល្អប្រសើរច្រើនបាទកីឡាករដែលត្រូវបោះបាល់ឲ្យគ្នាក៏ការហែកនោះក៏មិនបានល្អប្រសើរច្រើនបាទហើយមួយទៀតការលេងនៅយប់មិញនេះ យើង សង្កេតឃើញថាមានកីឡាករមួយចំនួនប្រឹងកីឡាករមួយចំនួនហាក់បីដូចជាមិនប្រឹង វានៅតែមានស្ថានភាពដដែលទេសម្រាប់ Manchester United នៅក្នុងស្ថានភាពនៅយុគមិញនេះគ្រាន់តែ មានការផ្លាស់ប្ដូរបន្តិចទៅក្នុងតំបន់ប្រយុទ្ធរបស់គាត់គឺមានភាពមុតស្រួលជាងមុនបន្ទាប់ពីផ្លាស់ប្ដូរដាក់ខ្សែប្រយុទ្ធចំនួន2នាក់បាទនេះគឺជាអ្វីដែលយើងមើលឃើញហើយបើសិនជាយើងនិយាយអំពីថា menu ល្អណាស់យល់មិញខ្ញុំសូមផ្ដល់ពិន្ទុ100ខ្ញុំសូមជូន menu ត្រឹមតែ40ពិន្ទុទេកាលពីរាត្រីយប់មិញនេះបាទ លទ្ធផលជ័យជំនះគឺជ័យជំនះប៉ុន្តែរបៀបរបបហើយនឹងក្បួននៃការលេង គឺនៅតែរបៀបរបបនៃក្បួននៃការលេងដដែលបាទភាពល្អប្រសើរយើងត្រូវតែសរសើរគាត់ថាមានភាពល្អប្រសើរតែយប់មិញនេះខ្ញុំមើលទៅគឺ Manchester United នៅតែមិនទាន់មានភាពល្អប្រសើរនោះទេគាត់អាចយកឈ្នះទៅលើ Spurs បាន តែប្រិមិត្តត្រូវដឹងថា Spurs នៅក្នុងមួយរយៈនេះបាទគាត់ ក៏ដូចជាគេហៅថាមុជមិនជ្រៅទៅមិនឆ្ងាយស្រដៀងតែគ្នាទេបាទយប់មិញបើសិនជាយើងមើលទៅកាន់ Spurs វិញ គឺលេងអត់ត្រូវគ្នាដូចជាមួយនឹង Manchester United ហ្នឹងបើប្រៀបធៀបរបៀបរបបនៅក្នុងការប្រកួតនេះ បាទអត់សូវល្អមើលទេចាញ់មែនបាទចាញ់ Leicester ជាមួយនឹង Arsenal ផង បាទគឺមានភាពបុកសន្ធាប់ជាមួយនឹងការ counter ពីគ្នាទៅវិញទៅមកបាទមានការទប់មានការបុកមានការ គេហៅថាសង្គ្រោះបាល់ពីអ្នកចាំទីដល់ប្រិមិត្តមើលបាល់ពីយប់មិញនេះបាទគឺពិបាកមើលមែនតើបាទហើយទាំងសងខាងទាំងស្ពឺទាំងមែនយូហាក់បីដូចជា កម្រិតលេងនោះបើប្រៀបធៀបសឹងតាស្មើជាមួយនឹងសេរីខាងក្រោមខាងក្រោមបាទសឹងតាដូចជាមួយនឹង Norwich Watford អីនោះវិញបាទអ្វីដែលខ្ញុំផ្ដល់ជូនប្រិមិត្តខ្ញុំផ្ដល់ជូនថា យើងមើលឃើញមិនខ្ញុំមើលឃើញមិនខ្ញុំផ្ដល់ជូនទៅប្រិយមិត្តតាមអ្វីដែលខ្ញុំមើលឃើញជូនទៅកាន់ប្រិយមិត្តអញ្ចឹងបាទលទ្ធផលគឺជ័យជំនះអបអសាទរសម្រាប់ Manchester United ប៉ុន្តែ ប្រសិនបើគាត់នៅតែបន្តលេងបែបអញ្ចេះអត់មានភាពកែសម្រួលទេនោះគាត់ឈ្នះបានត្រឹមស្ពើនេះទេអ្វីដែលគាត់ត្រូវការគឺពៀនអ្វីដែលត្រូវចង់បានគឺពងអ្វីដែលត្រូវចង់ឈ្នះគឺពៀនបាទហើយបើសិនជាលេងបែបអញ្ចេះ ខ្ញុំសួរថាទៅប៉ះជាមួយនឹង Chelsea ទៅរួចទេបាទទៅមិនរួចទេបាទយើងមើលប្រិយមិត្តលើកឡើងថា Man U យមិញលេងដូច Man លេងដូច Chelsea ចឹងខ្ញុំអត់មើលឃើញកន្លែងណាដែលអាចនឹងដូច Chelsea បានទេនៅក្នុងរាត្រីយប់មិញនេះបាទបើសិនជាយើងកន្លែងទៅមើលជើងក្រោម Man យប់មិញនេះ Makai Van Varan បាទខ្ញុំទៅសើជាង គេនោះគឺ Varan នៅក្នុងយប់មិញនេះប្រឹងច្រើនបន្ទាប់ពីជាពីជំងឺ បាទសរ៉េចទៅលើម៉ាក់ខាយវិញក៏ជួយសង្គ្រោះបានច្រើនដែរបាទធៀបជាមួយនឹង Lindelof មានកង្វះខាតតិចតួចដែលយើងអាចនិយាយបានថា3ខាងក្រោមគឺមានភាពល្អប្រសើរដែរតែបើយើងក៏លេខទៅមើលស្ថិតនៅក្នុងតំបន់បំរើឈានចូលដល់ប្រយុទ្ធវានៅតែមានចំណុចខ្វះខាតច្រើនទី1នៅពេលដែលបានបាល់អត់ដឹងបះទៅប៉ះទៅណាការដែលហែកគ្នាបាទអីឈ្នះហើយមិនល្អទៀតបាទជើងនឹងខ្ញុំនិយាយអញ្ចឹង ភាពឈ្នះមិនប្រកាសថាគាត់នឹងល្អទេបាទអញ្ចឹងបាទខ្ញុំប្រៀបធៀបទៅការប្រិមិត្តថាលេងយប់មិញនេះដូច Watford លេងជាមួយនឹង Norwich អញ្ចឹងបាទអត់មានអ្វីដែលហៅថាភាពជក់ចិត្តដិតអារម្មណ៍ភាពវាគ្មានអ្វីដែលហៅថាធ្វើឲ្យប្រិមិត្តរន្ធើនសបាយជាមួយនឹងការមើលទៅកាន់ការប្រកួតនោះទេអត់មានអីរំភើបអត់មានរំភើបការបោះបាល់ឲ្យគ្នា counter attack អត់មានទាំងអស់បាទយុគមិញនេះ តែបើសិនជាយើងនិយាយអំពីក្របបាល់របស់ Manchester United ខ្ញុំផ្ដល់ជូននៅក្របបាល់ដែលល្អបាទក្របបាល់ដែលសុទ្ធគឺក្របបាល់ដែលល្អប៉ុន្តែប្រព័ន្ធដែលលេងរវាងក្រុមទាំងពីរគឺលេងអត់ល្អមើលបាទហើយអ្វីដែលខ្ញុំផ្ដល់ជូន Manchester United យប់មិញនេះគឺខ្ញុំផ្ដល់ជូនបានត្រឹមតែ40ពិន្ទុទេបាទអ្វីដែលគាត់ត្រូវព្យាយាមគឺទម្រង់លេងរបស់គាត់យ៉ាងហោចណាស់គឺទទួលបាន75ពិន្ទុដែរបានគាត់អាចឈានចូលដល់ការប្រកួតប្រជែងពានមួយគេមួយឯងបានហើយបើគាត់លេងបែបចេះអាទិត្យក្រោយ គាត់ត្រូវប៉ះជាមួយនឹងអតឡង់តាលេងនៅទឹកដីរបស់អតឡង់តាអាទិត្យក្រោយចុងសប្តាហ៍គាត់ត្រូវប៉ះជាមួយនឹងក្រុមជើងខ្លាំងបាទហើយប្រកួតចុងក្រោយគាត់ត្រូវប៉ះ Man City Chelsea Arsenal បាទសួរថាចាំមើលគាត់ទៅជាយ៉ាងណាទៀតបាទមិនមែនការឈ្នះនេះបាទប្រិយមិត្តលើកឡើងថា Man U ល្អណាស់មិនទេបាទប្រិយមិត្តត្រូវទទួលយកនៅអ្វីដែលគាត់លេងតើការបោះបាល់ឲ្យគ្នានឹងត្រូវគ្នាអត់ នៅពេលដែលបានបាល់ហើយតើគាត់បោះបាល់ឲ្យគ្នានឹងមានភាពប្រសើរអត់បាទការគ្រប់គ្រងបាល់របស់គាត់ ការហែករបស់គាត់ការរៀបចំចងក្រងនៅក្នុងការរកគ្រាប់បាល់របស់គាត់តើមានភាពល្អប្រសើរអត់នៅទេ នៅក្នុងរាត្រីយប់មិញនេះបាទគ្រប់បាល់ប្រមាណគ្រាប់គឺជាបាល់ដាច់មាត់ហើយអាចនិយាយបានថាត្រូវមានការកែសម្រួលច្រើនជាងនឹងទៅទៀតខ្ញុំសរសើរលោកសុភជាដែលអាចដូរដែលយល់ព្រមដូរក្បួនរបស់គាត់លេងនៅពេលចុងក្រោយ គេហៅថាដង្ហើមដ៏ចំមុះហើយបាទវាគឺជាដង្ហើមចុងក្រោយរបស់លោកសូព្យាបានគាត់ដូរទម្រង់បាទហើយដូរប៉ុណ្ណេះខ្ញុំអាចនិយាយបានថាគ្រាន់តិចនៅក្នុងតំបន់បញ្យុទ្ធរៀងមុតបន្តិចព្រោះដោយសារតែមាន Edison Cavani ឲ្យជាមួយនឹង Cristiano Ronaldo បាទហើយយប់មិញអត់ដាក់ Greenwood ណែបាទហើយយប់មិញនេះបាទខ្ញុំសង្កេត មើលឃើញថាអ្នក ដែលពងកំពុងបង្កបញ្ហា ដែលមើលទៅរៀងពិបាកមើលភ្នែកជាងគេនោះគឺ Bruno Fernandes បាទ Bruno Fernandes ហាក់បីដូចជា តាំងខ្លួនឯងគឺជាតួឯកពេកបាទគាត់លេង គ្រប់កន្លែងគាត់លេង គ្រប់តំបន់មិនមែនថាកីឡាករលេងច្រើនតំបន់គាត់អន់ទេប៉ុន្តែកលៈទេសៈទៅយើងលេងបានច្រើនតំបន់ បានវាល្អកលៈទេសៈខ្លះវាមិនតម្រូវឲ្យយើងលេងច្រើនតំបន់ទេយប់មិញនេះ ខ្ញុំនិយាយត្រង់ថាបើសិនជា Manchester United ជា Manchester United ពីមុនណាស៊ីមិនដឹងប្រមាណគ្រាប់ទេបាទស៊ីមិនដឹងប្រមាណគ្រាប់ទេបាល់ Spur គឺទលាជើងក្រោមណាស់បាទទលាអស់លីងហ្មងបាទសូម្បីតែ counter 3ទល់នឹង3នាក់មិនចេះ counter ផងហើយខ្ញុំសួរថាតើឲ្យ Man U ល្អទៅយ៉ាងណា បាទត្រូវមានភាពកែសម្រួលបន្ថែមទៀតបាទហើយអ្នកដែលត្រូវកែសម្រួលធំមិនមែន Cristiano Ronaldo មិនមែន Cavani ទេ បាទអ្នកដែលត្រូវកែសម្រួលធំបំផុតស្ថិតនៅក្នុងតំបន់បំរើកណ្ដាលបាទដែលបច្ចុប្បន្ននេះមនុស្សគ្រប់កីឡាករគ្រប់គ្នាតែដាក់ឲ្យទៅកាន់ Bruno Fernandes ហើយ Bruno Fernandes រត់គ្រប់ទីតាំងបាទរត់គ្រប់ទីតាំង ពេលខ្លះការរត់គ្រប់ទីតាំងមិនបង្ហាញនៅភាពល្អប្រសើររបស់យើងនេះគេហៅថារំខាន បាទរំខានគ្នាលេងស្លាប់តែលេងស្លាប់ដែរ គ្នាស្លាឆ្វេងទៅខំប្រឹងទៅបដោទៅទៅខំប្រឹងលេងជាមួយនឹងគ្នាស្លាឆ្វេងគ្នាស្លាស្ដាំទៅខំប្រឹងលេងជាមួយនឹងគ្នាស្លាស្ដាំអាហ្នឹងជាចំណុចបញ្ហាខ្វះខាតហើយខ្ញុំក៏លេខទៅមើលប្រុយណូហ្វុនដែរបើហាក់បីដូចជាមានភាពល្អប្រសើរច្រើនណាប៉ុន្តែគាត់ហាក់បីដូចជាបង្កកំហុសមានច្រើនដូចគ្នាបាទហើយបើសិនជាខ្ញុំនិយាយពេលនេះ បាទប្រិមិត្តអាចខឹងខ្ញុំបានប៉ុន្តែខ្ញុំនៅនិយាយដដែលថាមែនយូពេលនេះមិនដូចមែនយូពីមុនទេ ទម្រង់លេងរបស់គាត់នៅតែមិនអាចទទួលយកបានបាទយប់មិញនេះគ្រាន់តែឡើងពងតិចចុះបាទពី35បាទពី30%ឡើងមក40%នៅពេលដែលដោ3421បាទតំបន់ប្រយុទ្ធរបស់គាត់ចាប់ផ្ដើមមានប្រសិទ្ធភាពខ្លះបាទមានប្រសិទ្ធភាពខ្លះហើយបើសិនជាយើងនិយាយតំបន់កណ្ដាលលេងបទូប្រទះគ្នាអត់ដឹងថាលេងទៅណាមកណីបាទបញ្ជូនទៅស្លាប់មិនចំស្លាប់កដាលមិនចំកដាលបាទអ្នកដែលលេងបទូប្រទះសពទីតាំងទាំងអស់ Bruno Fernandes បាទគាត់គួរតែយល់ខ្លួនគាត់ថាគួរតែស្ថិតនៅក្នុងតំបន់ណា ដែលគឺជាតំបន់ដែលមានអត្តភាពខ្ពស់សម្រាប់គាត់បាទវាជារឿងល្អទេដែលគាត់ជួយក្រុមបានច្រើនកម្លាំងរបស់គាត់ល្អបាទគាត់អាចរត់បានច្រើនតំបន់ណាលេង90នាទីគាត់នៅរត់បានទៀតជារឿងល្អរបស់គាត់ប៉ុន្តែពេលខ្លះក្រុមគាត់អាចទទួលយកទម្រង់លេងរបស់គាត់នេះបានទេបាទវាគឺជារឿងត្រូវទទួលស្គាល់បាទបាទហើយខ្ញុំមិនទៅដឹកនាំទេខ្ញុំមិនមែនជាអ្នកដឹកនាំ manager ស្អីទេ បាទហើយជំរាបជូនប្រិយមិត្តដដែលថាជាប្រិយមិត្ត fan Man U ចុះខ្ញុំនៅនិយាយដដែលអញ្ចឹងបើសិនជា Man U លេងបែបអញ្ចឹងណាបាទកុំថាឡើយពៀនអាចនឹងអត់ top 4ផងបាទជំរាបជូនប្រិយមិត្តអញ្ចឹងបើ Man U នៅតែលេងអញ្ចឹងអត់មានផ្លាស់ប្ដូរទេកុំថាឡើយពៀនសូម្បីតែ top 4នៅក្នុង Premier League ក៏ Man U មិនអាចយកបានផងបាទហើយខ្ញុំជំរាបជូនថាអញ្ចេះ ទម្រង់លេងរបស់លោកអូឡេវាស្ថិតនៅក្នុងជារឿងមួយចំណុចទម្រង់លេងរបស់កីឡាករគឺជារឿងមួយចំណុចទៀតយប់មិញនេះអូឡេគ្រាន់ចេញស្រែកខ្លះរាល់ថ្ងៃរាល់ដងមិនដែលឃើញចេញស្រែកទេបាទយប់មិញចេញស្រែកខ្លះអានឹងហើយត្រូវតែមានការផ្លាស់ប្ដូរបាទរ៉ូណាល់ដូ ធ្លាប់តែជាកីឡាកររួមអាជីពជាមួយនឹងបាទសូហ្វជាប៉ុន្តែពេលនេះសូហ្វជាទទួលតំណែងជា manager ទោះបីជាគាត់ធ្លាប់លេងមួយគ្នាមិនក៏ដោយ យើងចំណាយខ្ពស់យើងត្រូវបជាយើងត្រូវឲ្យគាត់គាត់ក៏ស្ដាប់យើងដែរព្រោះគាត់គោរពនៅការងាររបស់គាត់បាទមិនមែនយើងធ្លាប់លេងបាល់ជាមួយគ្នា បាទដល់ពេលខ្លួនឯងខ្លាចជា manager មិនហ៊ានបជាគេអាហ្នឹងអត់កើតទេបាទហើយខ្ញុំសូមជូនទៅកាន់ប្រិមិត្តថាខ្ញុំមិនបានស្អប់ Man U ទេហើយខ្ញុំមិនបានកាន់ជើង Arsenal ទេបាទយប់មិញជិះមើលប្រិមិត្តទៅមើល Chelsea មើលគេតម្រង់របស់គេគេនឹងថឹងល្អណាស់បាទប្រិមិត្តទៅមើល Liverpool មក មែនលីវភូយប់មិញនេះធ្វើបានល្អនៅក្នុងតង់ទី1បែរជាគេឲ្យតាមស្មើប៉ុន្តែកុំភ្លេចថាលីវភូត្រូវប៉ះជាមួយនឹងអាតេនៅប្រហែលថ្ងៃខាងមុខនេះទៀតបាទលោកក្លប់ក៏គាត់ខ្លាចជាមួយនឹងការបាទខាត់បងកលាករដែរប្រសិនបើគាត់នៅបន្តស៊ីបើគាត់នៅខំប្រឹងប្រេះចូលបើឧទាហរណ៍សតើកលាករគាត់មានបញ្ហាតើគាត់អាចសង្ឃឹមអីទៅពេលប៉ះជាមួយនឹងអាតេនៅថ្ងៃខាងមុខបាទអញ្ចឹងពេលខ្លះខ្ញុំបានប្រាប់ទៅកាន់ប្រិមិត្តឯថា ចំណុចខ្លះបាល់ទាត់យើងមិនអាចនិយាយបានថាវិញមិនក៏លេងល្អសុខសុខអត់អន់ទេវាអាចនឹងមានការទម្លាក់ខ្លះបាទហើយយើងនិយាយយើងមិនកាន់ជើងលីវភូលទេអត់បានកាន់ជើងក្រុមណាទាំងអស់បាទគ្រាន់តែជម្រាបជូនប្រិមិត្តមើលតាមជាក់ស្ដែងសួរថាតើបច្ចុប្បន្ននេះប្រិមិត្តមើល Man U នឹងមើល Man U ពីមុនតើខុសគ្នាអត់ Man U ឥឡូវ Man U ពីមុនខុសគ្នាអត់បាទប្រិមិត្តអាចមើលតែប៉ុណ្្នឹងបានចាញ់គេក៏គួរតែចាញ់លក្ខណៈបច្ចេកទេសបាទ ចាញ់បច្ចេកទេសគេមិនមែនចាញ់គេដោយសារតែយើងលេងមិនត្រូវគ្នាទេ អានឹងចប់ហើយលេងអត់ទៅណារួចទេបាទបាទខ្ញុំអើយកុំវិបលខ្ញុំគ្មានទៅសម័យថាខ្លួនឯងនឹងខ្លាចទៅជាអីណាបណ្ឌិតបាល់ទាត់អីទៅមើលការខុសត្រូវអីដែរអ្វីដែលខ្ញុំមើលឃើញខ្ញុំជូនទៅកាន់ប្រិយមិត្តប៉ុណ្ណឹងខ្ញុំជូនទៅកាន់ប្រិយមិត្តថាអ្វីទៅដែលហៅថាល្អអ្វីទៅដែលហៅថាយើងមើលទៅគឺពិតជាមិនល្អមែនបាទ មិនមែនយើងឃើញមើលឃើញឈ្នះត្រឹមត្រូវលទ្ធផលគឺជាជ័យជំនះជ័យជំនះគឺជាការលើកពៀនលេងល្អមិនល្អសំខាន់លើលើកពៀនលេងល្អមិនល្អសំខាន់លើឈ្នះត្រឹមត្រូវចំណុចនេះគឺជាចំណុចត្រឹមត្រូវប៉ុន្តែបើសិនជាលេងចុះលេងឡើងបាល់មិនបានគ្រប់គ្រងចុងក្រោយផ្លាត់ស្នៀតស៊ីគេបានមកគ្រាប់ប្រិមិត្តសុបាយចិត្តជាមួយនឹងក្រុមខ្លួនឯងបានឈ្នះប៉ុន្តែប្រិមិត្តមិនបានសុបាយចិត្តជាមួយនឹងទម្រង់លេងរបស់ក្រុមខ្លួនឯងដែលធ្វើបានល្អនោះទេបាទ ការអបអរការយកឈ្នះគឺជាផ្ដល់ភាពសប្បាយរីករាយដល់យើងប៉ុន្តែយើងត្រូវដឹងថាតើយើងឈ្នះគេដោយវិធីណាអាចំណុចនេះគឺចំណុចចាំបាច់បាទហើយយប់មិញនេះឈ្នះ3-0ខ្ញុំសរសើរណាស់ល្អណាស់ឈ្នះ3-0គ្រាប់បាល់មិនមែនគ្រាប់បាល់ខ្មោចឲ្យគឺគ្រាប់បាល់ល្អប៉ុន្តែបើសិនជាយើងមើលទម្រង់លេងវិញបាទតើប្រិមិត្តអាចទទួលយកបានហើយឬនៅ សម្រាប់ Manchester United បាទហើយក្នុងនាមយើងជា fan របស់ Manchester United តើយើងបានដឹងតើកាលពីមុន Man U លេងមិនឥឡូវ Man U លេងមិនហើយឬនៅ បាទយើងបានផ្ទៀងគ្នាហើយនៅថាតើពីមុន Man U លេងរបៀបមិនណាណាការរ៉ូនដូនៅលេងពីមុនលេងរបៀបមិនហើយរ៉ូនដូឥឡូវលេងរបៀបមិនតើការមុន Man U លេងមិនឥឡូវ Man U ឥឡូវលេងមិនណែអាចំណុចនឹងហើយដែលយើងយកវាមកថ្លឹងថ្លែងបាទហើយខ្ញុំនៅនិយាយតដែរថា Man U នៅមិនទាន់ល្អប្រសើរនោះទេទៀមទាឲ្យមានការផ្លាស់ប្ដូរជាច្រើនទៀត ជាពិសេសគឺផ្លូវចិត្តរបស់កីឡាករបាទបាទម៉ៃផានិតខ្ញុំបានជម្រាបជូនដដែលអញ្ចឹងខ្ញុំថា លើសមុនលើសមុនប៉ុន្តែនៅមិនទាន់ល្អទេគ្រាន់តែប្រសើរជាងមុនប៉ុន្តែមិនទាន់ល្អទេការពារបើសិនជាយើងនិយាយយប់មិញប្រឹងព្យាយាមប្រេះ ប៉ុន្តែបើសិនជាយើងនិយាយការចងក្រងវិញ គឺនៅមានបញ្ហាណាស់ចក្រឡាគឺនៅមានបញ្ហាមែនតើបាទបាត់បាល់ច្រើនណាស់បាទខូចបាល់ច្រើនណាស់សម្រាប់ Manchester United បាទបើសិនជាយើងទៅកលេចមើលក្រុមល្អល្អវិញណាបាទគេ incomplete pass របស់គេគឺតិចណាស់ក្នុងមួយប្រកួតការប៉ះបាល់របស់គេគឺខូចតិចបំផុតក្នុងមួយប្រកួតគឺមានតែមួយទេគឺគេមកឆាបបាល់មិនមែនយើងបោះបាល់ឲ្យគេទេ បាទចំណុចកន្លែងនេះគឺចំណុចដែលត្រូវមានបាទការកែប្រែបាទហើយខ្ញុំនៅនិយាយចឹងដែរថាអបអសាទរសម្រាប់ Manchester United បើទោះជា Manchester United លើកពានឬក៏ទទួលបាន Champions League បាទឬក៏លើកពាន Premier League បើក៏ខ្ញុំអបអរដូចគ្នាប៉ុន្តែដូចខ្ញុំទៅជម្រាបជូនប្រិមត្តដែរថា យើងអបអរមួយខាងហើយយើងគិតទៅមួយខាងទៀតថាតើក្រុមរបស់យើងលេងបានល្អប្រសើរហើយឬនៅបាទ អាចំណុចនេះគឺជាចំណុចដែលយើងត្រូវគិតក្នុងនាមយើងជា fan ហើយគឺជាអ្នកស្រឡាញ់បាល់ទាត់ បាទយើងត្រូវគិតមើលអាហ្នឹងឲ្យអស់បាទគុំយើងខ្ញុំនិយាយត្រង់ថាយើង ស្រឡាញ់ហើយគេហៅថាស្រឡាញ់ជ្រុលបាទយើងឲ្យបានមើលថាតើក្រុមរបស់យើងល្អប្រសើរតើលេងជាមួយនឹង Spurs លេងក៏ប៉ុណ្ណេះចុះបើតើលេងជាមួយក្រុមគេផ្សេងទៀតមិនដែរបាទណែប្រិមិត្តមើលឃើញហើយប៉ះជាមួយនឹង Liverpool យ៉ាងម៉េចបាទ ហើយនៅត្រូវប៉ះជាមួយនឹង Chelsea Manchester City បាទហើយចាំមើលអាទិត្យក្រោយនេះត្រូវប៉ះជាមួយនឹងអាតាឡង់តាឡើងវិញម្ដងទៀតចាំមើលតើ Manchester United អាចនឹងធ្វើអ្វីកែប្រែអ្វីបានច្រើនជាងនឹងទៀតដែរឬទេបាទពេលនេះខ្ញុំចង់និយាយជូនប្រិយមិត្តថា មានការកែប្រែពីមុន30ឥឡូវខ្ញុំឲ្យ40បាទអ្វីដែលយើងអីដែល Man U ចេះត្រូវការនៅពេលទៅ មុខខាងផ្ទាប់ទៀតគឺត្រូវអាប់ដេតខ្លួនឯងឲ្យក្នុងចំណោម100នេះយ៉ាងហោចណាស់ក៏បាន75ទៅ80 នោះគឺកម្រិតរបស់ Manchester United ចាប់ផ្ដើមកើនហើយមកដល់ពេលនេះបានមួយប្រកួតហើយចាំមើលតទៅទៀតប្រិមិត្តថាតើទៅយ៉ាងណាអញ្ចឹងគ្រាន់តែខ្ញុំជូនទៅកាន់ប្រិមិត្តវិញថាយប់មិញនេះ Manchester United មិនទាន់បានល្អប្រសើរនៅឡើយទេបាទ